ឃើញរូបដែលគៀកកាយនឹងអ្នកថ្មីព្រមសំដីដែលរូបអូនធ្លាប់បានស្ដាប់ឃើញបងភ្លៀងបេះដូងអូនត្រូវឈឺចាប់ប្រាប់មកបង អើយហើយអ្វីនេះតែស្នេហ៍ថ្លៃគេមកគ្រោះថ្ងៃចិត្តនៅតែស្រឡាញ់ ចិត្តពីសន្យាបង្ថាស្នេហ៍មួយជីវិតតែក៏ពិតវមិនយកអូនកំដរ វល់មិនយល់ខ្លួនឯងហេតុអ្វីនៅតែស្នេហ៍ថ្លៃគេមកគ្រោះថ្ងៃចិត្តនៅតែស្រឡាញ់ conclude